But there's ជ្រេះស្រស់សុខហើយ chất អ្នកតាមដើមពូផ្លាទុកគ្រាន់ឲ្យដាច់ញោមហើយអ្នកតាមដើមពូមួយទុកគ្រាន់ឲ្យដាច់ញោមហើយអាំនេះស្ម័គ្របងទុករត់ណាស់ញោមពីអ្នកស្រីហើយអាំនេះស្ម័គ្របងទុករត់ណាស់ញោមពីអ្នកស្រីហើយអ្នកក្រៅក្រោយខា broken អើយខ្មៅស្រស់តើដូចថោះឯនេះប្រញាប់ទៅណាជប់សិននៀតជប់សិននៀត មួយជ្រុះមិនជ្រះទេសោះខ្ញុំស្ទើរទៀតបងលះចោចចាញ់ទេ哦。 ទទួលទានប្រពន្ធសមកឲ្យខ្ញុំគិតតែថាកុំគិតតែគិតតែគិតតែថាកុំអីលើមកខ្ញុំឲ្យខ្លាចប្រពន្ធនេះដូចអស់ចាអស់ចាអស់ចាខ្ញុំបានទៅណាគេតាយាមអើយយាមមិនតា